ចិនដាចិនដាចិនដាកូនចូលធ្វើអីចិនដាអើយអញស្លាប់តើអញស្លាប់តើចិនដាស្ដាប់បងអើយខ្ញុំស្លាប់តើខ្ញុំដៅស្លាប់ខ្ញុំដងឡើងចាំអត់ការទៀតទេបង ធ្លាប់តែមានតែយើងខកគេមើលងាយយើងណាបងឃើញអើយអូនវាចិត្តខ្លាំងអើយបែខ្លាំងកូនចង់បានឲ្យកូនទិញឲ្យអត់បានអូនជឿខ្លួនឯងនឹងថ្នាំក៏អត់មានលើទេមកឯងខំទៅធ្វើការអូនចង់ទិញមកហូបឆ្ងាញ់ឆ្ងាញ់ក៏អូនទិញឲ្យអត់បាន អូនស្លាប់ទៅអូននួនចង់អត់បានទៅទេអូននួនមកកើតទេទៅណាតែបងសុំតោះណាអូនណាដែលបងជួយគ្រូសាស្ត្របានហើយបងសុំទោសដែលបងឲ្យពួកឯងរំបាក់ជាមួយបង តខ្លួនឯងគេគប់គ្នាបន្ទោបងឯងលោនោះចង់បន្ទោបងឯងទៀតទេអូនគ្រាន់តែចង់ឲ្យគ្រួសារយើងដូចមុនទេអូនអត់ចង់ដូចឥឡូវទៀតទេអូនបាក់ធំមកអរបងសុំតោះណាហើយបងសន្យាមួយឯងតើឯងសន្យាមួយបងបានអត់ឈប់ធ្វើអញ្ចឹងទៀតបានទេ បងសន្យាថាបងនឹងយកគូបញ្ញាវិញទាំងអស់ក្នុងពេលឆាប់ឆាប់នេះណោណា ទោះខ្ញុំជាប្តីល្អតែបើគ្រួសារខ្ញុំលំបាកខ្លាំងគ្រប់គ្នាក្នុងគ្រួសារមួយនេះនឹងជួបបញ្ហាផ្លូវចិត្តខ្ញុំមិនអាចក្របែបនេះបានទេ 건잖아 어 예수 부미 예수 부미 마 예수 마이 마이 마이 자 chơi ôi chăm nó nào sao ăn cái đồ tao con nữa con bác mẹ như băng ai con cho cái đồ bị bon hay ở con bon không con bác mẹ ở con bon ប៉ាបើសិនជាកូនឯងជាកូនស្រីប្រហែលពេលនេះយើងធ្វើទីឡងគ្នាអូហូលើក្រោយគ្នាសន្យាថាយកស្រីបានហើយយើងធ្វើចិត្តដឡងគ្នាអូខេសំឡាញ់អញ្ចឹងគ្នាចាំតាបងអញ្ចឹងនាំគ្នាញ៉ាំបាយមកហូបតិចអស់ហើយបងញ៉ាំបាយមើលទៅយើងដូចជាគ្រួសារតែមួយអញ្ចឹងយើងសង្ឃឹមថាយើងថែរក្សាមិត្តភាពនេះ ទៅមុខទៀតរហូតអូខេសំឡាញ់គ្នាក៏សង្ឃឹមអញ្ចឹងដែរមក តោះអឺនិយាយយើងសម្លាញ់ហ่ะគ្នាមានរឿងចង់និយាយជាមួយឯងបន្តិចឯងមានការអីចាំនិយាយអូគឺដោយសារតែគ្នានេះវាទៅទិញឡានថ្មីហើយក៏វាអស់លុយអញ្ចឹងគ្នាខ្វះខាតលុយកាក់បន្តិចបន្តួចសម្រាប់បោស៊ីណាអញ្ចឹងគ្នាចង់ខ្ចីឯងសឹកបានអត់សម្លាញ់ឯងត្រូវការខ្ចីប៉ុន្មានហើយអូតិចតួចទេ ហើយខែក្រោយនាងសងឯងវិញតែមិនអីទេបើសម្លាញ់ឯងមិនទាន់មានក៏មិនអីដែរតោះយើងញ៉ាំបន្តទេណាញ៉ាំបាយតោះតោះអូតោះអូនតោះ អូនចឹងនៅណាគេមកណោះអរគុណបងប៉ាអូនចាំតែបងយកវ៉ាន់សិនបងលើ pass app អរគុណច្រើនបងណាអរគុណបាទជំរាបអូចិត្តយេស៊ូបាទយេស៊ូអូនជឿនេះមានរឿងអីហ៎ហេតុអីក៏ពួកឯងធ្លាក់ខ្លួនទៅជាបែបនេះទៅវិញហ៎ កាលពីខែមុនគឺឯងបានឆេះឃ្លាំងដាក់បានបោះដុំហើយឯងក៏ព្យាយាមមិនដោះស្រាយដែរប៉ុន្តែមកដល់ពេលនេះគ្មានដោះស្រាយទាំងអស់ហើយសូម្បីតែពេលនេះគឺនៅក្នុងខ្លួនគ្នាគ្មានឱកាសផ្សេងចុះឯងយករឿងនេះមកប្រាប់យើងទៅអីយើងមិនមែនជាធនាគារឬមូលនិធិសម្រាប់ជួយពួកឯងទេ មិនអញ្ចឹងទេគ្នាមកនេះគ្រាន់តែចង់សុំឯងស្នាក់នៅមួយរយៈព្រោះថាគ្នាគ្មានផ្ទះនៅទេឲ្យគ្នាសុំទោសផងយើងមិនអាចជួយឯងបានទេប៉ាឲ្យពួកគាត់នៅដែរកូនចង់លេងមួយបងសិត បងសិតមកចូលទៅលេងជាមួយខ្ញុំកុំទេមិនឯងកូនសុំទោសផងខ្ញុំមិនអាចឲ្យកូនខ្ញុំមកទៅរាប់អានគ្រួសារដែលធ្លាក់ខ្លួនបានទេព្រោះធ្វើឲ្យការគិតរបស់កូនខ្ញុំវាអត់ចម្រើនតបងទៅផ្ទះវិញអូនបើយើងទៅនេះ យើងមានកន្លែងណានៅទោះជាខ្ញុំត្រូវស្លាប់នៅលើផ្លូវក៏ខ្ញុំមិនទៅថោកជាមួយនឹងមនុស្សដែលស្គាល់ខ្ញុំតែពេលខ្ញុំមានតម្លៃដែរតបងទៅផ្ទះវិញណែកូនទីកូនត្រូវចាំណាចាប់ពីពេលនេះតើកូនមិនត្រូវស្គាល់ពួកនេះជាដាច់ខាតកូននឹងអត់បាទតាតាំងក៏ពិតទៅយើងក៏មិនចង់ធ្វើបែបនេះដែរប៉ុន្តែនេះយើងមិនចង់គ្រួសារយើងធ្លាក់ខ្លួនក្រោកដូចជាឯងអញ្ចឹង យើងមានតែផ្អាកការតំណែងគ្នាទៅ ត្រឹមមួយភ្លើងចាយផ្ទះក៏វាមិនអាចធ្លាក់ក្នុងក្រដល់ថ្នាក់នេះដែរនេះឲ្យមកប្រឯងចាយលុតចេះគិតអួតអាងគ្មានពិចារណាហើយយើងក៏មិនចង់ឲ្យផ្នែកអ្នកដទៃគេមើលមកថាយើងរាប់អានមុតពាក់ក្រដូចជាឯងឯងយល់ទេបានតែចិត្តខ្ញុំសុំទោសដែលខ្ញុំមកខ្លួនឯងខ្ញុំអត់គួរអានមនុស្សពួកឯងទេថាឯងចាំទុកចាប់ពីពេលទៅខ្ញុំអត់ឲ្យឯងមើលខ្ញុំបានទេទេ យើងធ្លាប់តែមានដល់យើងក៏គេមើលងាយយើងណាបងឃើញអើយអូនវាយចិត្តខ្លាំងអើយបែខ្លាំងកូនចង់មកលើកូនទិញឲ្យអត់បានអូនជឿខ្លួនឯងនឹងកណាំក៏អត់មានលេបទេមកឯងខំទៅធ្វើការ អូជីងជីងអូនទិញឲ្យអត់បានអូនស្លាប់ទៅអូននួនចង់អត់បានទៅទេអូននួនមកកើតទេកណាតែបងសុំតោះណាអូនណាដែលបងជួយគ្រូសាស្ត្របានហើយបងសុំទោសដែលបងឲ្យពួកណៃពិបាកជាមួយបង កុំបន្តខ្លួនឯងគេគប់គ្នាបន្តបងឯងលោនោះណាចង់បន្តបងឯងទៀតទេអូនគ្រាន់តែចង់ឲ្យគ្រួសារយើងដូចមុនទេអូនអត់ចង់ដូចឥឡូវទៀតទេអូនទៅបាក់ធំមកឲ្យបងសុំតោះណាហើយបងសន្យាមួយឯងតើឯងសន្យាមួយបងបានអត់ឈប់ធ្វើអញ្ចឹងទៀតបានទេ បងសន្យាថាបងនឹងយកគ្រប់យ៉ាងវិញទាំងអស់ក្នុងពេលឆាប់ឆាប់នេះណោណា ទោះខ្ញុំជាប្តីល្អតែបើគ្រួសារខ្ញុំលំបាកខ្លាំងគ្រប់គ្នាក្នុងគ្រួសារមួយនេះនឹងជួបបញ្ហាផ្លូវចិត្តខ្ញុំមិនអាចក្របែបនេះបានទេ អត់តន់ឃើញសិតតែផ្ទះហ្នឹងមិនដឹងថាគេរៀនផឹកទេគេរៀនថ្ងៃនោះ ក៏រែកធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគឺខ្ញុំអ្នកនឹង NCX យើងឆ្ពោះទៅ មុខជាមួយ គ្នាបាកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាសលើពីភេសជ្ជៈបើកម្លាំងស្រាបៀគ្រុតពេលវេលាល្អពេលវេលាជាមួយគ្រុតស្បាយស្វិតធីរសជាតិកូឡេនផ្អែមស្រទន់លើសពីការកិន ដើម្បីភាពរីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer ដីក្រូជួយការឡើងទម្ងន់និងលូតកម្ពស់ដីក្រូកូនកាន់តែរឹងមាំការអភិវឌ្ឍកាន់តែពេញលេញប៉ាប៉ាប៉ា តាសិតសុំតបប៉ាកុំវាយកូនប៉ាកូនឈប់ហើយកូនសន្យាតាសិតមិត្តក៏ឯងឈួតចឹងហ่าសិតទៅគេឯងដឹងអីតើថាគ្រូសាក់យកអីប្រព័ន្ធប៉ុណ្ណាហើយយកលុយមកទិញរបស់ហ្នឹងហ៎សិតគេឯងដឹងអីតើថាម៉ែរងឯងនេះពិបាកម៉េចហ៎ មែនចឹងឯប៉ាកូនអត់មានលុយសំបីទៅទិញបាយហូបទៅកូនហត់អាហ្នឹងព្រោះគេប្រាប់ថាពេលហត់អាហ្នឹងហើយលេងឃ្លានបាយអីទៅកូនសាក់សាក់វា សុទ្ធអត់ប៉ាសុំទោសគាត់ណាតែប៉ាមិនជាប៉ាល្អមកឯងសុំឲ្យអាបីពេលក៏ប៉ាហោអាបានដែរប៉ាសុំទោស that សន្យានឹងប៉ាបានទេអាចធ្វើចឹងទៀតទេណាបាទប៉ាកូនជប់ធ្វើចឹងទៀតហើយ ក៏មិនដឹងធ្វើម៉េចដែរព្រោះជារឿងរបស់គ្រួសារឯងអញប្រាប់ហើយថារឿងលបាយហ្នឹងវាមិនដែរមានកណ្ដាលទេម៉េចតតាឥឡូវអស់ដីអស់ធ្លីអស់ផ្ទះវេទនានឹងគ្រួសារអញ្ចឹងស្រួលខ្លួនទេហ៎បានហើយអញអត់ចង់និយាយជាមួយអាកូនអត់កណ្ដាលទេពុកម៉ែក៏បានដឹងដែរ ក៏បានឃើញព័ត៌មានចុះថាខ្ញុំប្រឆេះផ្ទះណែហេតុអីពុកម៉ែនៅចោលប្រកាន់ខ្ញុំថាខ្ញុំលេងល្បែងស៊ីសងអញ្ចឹងបានហើយស្មារតីយើងមិនដឹងហ៎ថាខ្លួនឆេះទៅអីនោះវាគាត់តែជាលេងរបស់ឯងទេព្រោះថាឯងមិនចង់កិច្ចពីម្ណុលយើងនេះណាគ្មានលុយគ្មានអីឯងខ្ចីទៀតទេព្រោះថាកូនអត់កណើតនេះណាបើទោះជាជួយយ៉ាងម៉េចក៏នៅតែអត់កណើតដែរដាក់ទៅឲ្យអស់អាលាយពីខ្លួនទៀតក៏នៅតែអាលាយហ្នឹង អញ្ចឹងណាយើងសុកចិត្តទុកលុយទុកកាក់ទុកទ្រព្យសម្បត្តិយើងនេះឲ្យកូនណាដែលគេដាក់ទៅរីកចម្រើនមិនទៅឲ្យឯងទេម៉ែតែខ្ញុំមកលើកនេះមែនមិនសុំម៉ែខ្ញុំមកខ្ចីម៉ែ ទៅអត់កណាត់អត់ចាស់ធ្វើឲ្យយើងពិបាកចិត្តទៀតអ្នកស្រុកអ្នកភូមិណាគេនិយាយពីដើមភូមិដល់ចុងភូមិថាឯងនេះមានកូនមួយហើយចាំខុសទៀតម៉ែមិនដឹងអត់ថាប្រពន្ធខ្ញុំហៅសម្លាប់ខ្លួនកូនខ្ញុំហិតកាយបើម៉ែមិនយល់ពីខ្ញុំទេម៉ែគួរយល់ចៅម៉ែឯងផង ចឹងបើចង់បន្ទោសក៏បន្ទោសឯងដែរខ្ញុំអរគុណឯម៉ែពេលខ្ញុំលាក់ខ្លួនគ្រោះទើបខ្ញុំដឹងថាខ្ញុំគ្មានអ្នកលើកទឹកចិត្តក្រៅពីខ្ញុំខ្លួនឯងមានតែអ្នកជន់ប្រលិចមិនថាអ្នកដតីសូមបែរសាច់ញាតិខ្លួនឯងជាពិសេសម៉ែពុកខ្លួនឯងក៏អាចយល់ពីខ្ញុំដែរ ម៉ែខ្ញុំលាសិនណាជឿជាក់លើប៉ាកូនជប់កាត់អីព្រះផ្ដាស់ទៀតឯម៉ាក់ព្រោះកូនអត់ចង់ឲ្យម៉ាម៉ាក់ពិបាកចិត្តទៀតទេម៉ាក់ក៏ដូចគ្នាដោយសារតែតាំងពីដើមឡើយប៉ាឯងជាមួយគ្រូសាស្ត្រដ៏ល្អមួយ ហើយពួកយើងធ្លាក់ខ្លួនអញ្ចឹងគឺអត់មានពីណាគេពិបាកចិត្តជាងប៉ែអញ្ចឹងយើងអត់ត្រូវគួរដាក់សម្ពាធទៅលើប៉ែយើងត្រូវធ្វើអីឲ្យសុបាយឲ្យប៉ាសុបាយចិត្តដើម្បីគ្រួសារយើងណោះបាទម៉ាក់ឆ្លាតណាអឺបងមកវិញណាបងអង្គុយសិននៅបបឆ្អិននេះចាំអូនដួសអោបមកមកចិត្តប៉ាមកអូនណាបងមកអង្គុយនេះមក អឺបងមានដំណឹងល្អមួយចង់ប្រាប់ណាញណាដំណឹងល្អប៉ាមកឲ្យខ្ចីលុយហ៎មែនចឹងទេអូនអឺតែបងជឿថាពេលយើងលំបាកព្រមលិខិតប្រកាសជាឲ្យយើងមានវិធីល្អមួយយ៉ាងហើយបងគិតថាដរាបណាយើងមានដង្ហើមយើងមិនចាំបាច់ពឹងពាក់អណាចុះដំណឹងល្អដែលបងនិយាយហ្នឹងអីគេអើ បងគិតថាបងចង់មានមុខរបរស៊ីថ្មីមួយប៉ុន្តែពេលនេះអូននឹងកូនញ៉ាំម្ជូរសិនណាបាទកូនញ៉ាំមកកូន eyeball. ថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់អ្នកនឹង NCX យើងឆ្ពោះទៅមុខជាមួយគ្នាបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើពីភេសជ្ជៈបើកម្លាំងស្រាបៀគ្រុតពេលវេលាល្អពេលវេលាជាមួយគ្រុតស្បាយស្វិតភីរសជាតិកូឡេនផ្អែមស្រទន់លើសពីការកិន ដើម្បីភាពរីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer ដីក្រូជួយការឡើងទម្ងន់និងលូតកម្ពស់ដីក្រូកូនកាន់តែរឹងមាំការអភិវឌ្ឍកាន់តែពេញលេញមានដំណ័យបារាំងសាមនុងល្អ បន្តដាស់តឿនខ្លួនឯងថាមិនក្រទេទោះចំណុចខ្លាំងគ្មានក្នុងភ្នែកគេតែខ្ញុំតែងប្រាប់ខ្លួនឯងមិនបោះបង់ មកកណ្ដាលថ្ងៃភាពមានបានដែលខ្ញុំប្រាថ្នាកើតចេញពីការប្រឹងប្រែងទាំងយប់ទាំងថ្ងៃសញ្ជភាពនឹងមកដឹកដៃ គ្មានសំណាងណាដែរមិនឆ្លងកាត់ការព្រិនប្រែងបើសិនជាខ្ញុំធ្លាក់ខ្លួនក្រ ពីភូមិលោកនឹងចាប់ផ្ដើមផ្លិចខ្ញុំស្វាយបងបងញ៉ាំបងញ៉ាំស្វាយពេញស្វាយឯបងមកថង2000មកថង2000ទេបើតែបុកស្វាយបាទស្វាយបងថង2000បង ស្អាតខ្ចីសោះខាងពីបងឥឡូវបងភ្លួងអំបិលខ្ញុំសិនទៅឆ្ងាញ់ណាបងសាកសាកអំបិលចឹងទៅមុនបងហាត់ខ្លាំងបងលក់ថាមានចិត្តឆ្ងាញ់កន្លែងមិនដែរបងឆ្ងាញ់ហីឲ្យបង3000 3000មកណាបាទបងចាំតិចអូនឯងសុំសុំអូសុំថងមកសុំថងមកមើលមកសុំដៃមកអនាម័យតិចយើងបាទសុំបាទ ចុះយកបងយក3ផងបងណាអូនឯង7បងច្រើនទេណាបងនេះអរគុណច្រើនម៉ែបងម៉ែ1000ណាអូចង់7បងចង់7ទិញអ្នក2000 2000ណាបងឆ្ងាញ់ណាអំបិលបុកថ្មីថ្មីមិនទេហល់ហល់ទៀតអ៊ំទិញខ្វាយអ៊ំឥឡូវយកលក់ធ្វើមួយសំបិលសំបិលអូសុំសុំ7មកអូនបាទអរគុណច្រើនបងណាអរគុណច្រើនបងណាបាទបងម៉ែបង1000ណាបាទបងបាទបាទ អត់ទិញឲ្យគោគោណាមកមុនបង1000គាត់មកមុនឲ្យគាត់មុនណាបង1000បងចឹងបងអាហ្នឹងអរគុណជើបងអរគុណជើបងណាបាទសុខសប្បាយបងគាត់បងហើយក្រោយជួយទិញបងបងឲ្យបងបងហោះខ្ញុំមកគួងមុនមកចាំនេះបងចាំតិចបងទៅចោលបងទៅចោលបងឆ្អែបងឆ្អែណាទៅហើយហ្មងណា emឲ្យណាបង1000 1000ហ្នឹងណាបងថែមឲ្យបងណាមកថ្ងៃក្រោយតិចទៀតមកបងណាមកពិសេសបងណាខ្ញុំបាទកណែបងបាទអរគុណបងបាទអរគុណបាទអរគុណច្រើនបងអរគុណណែបងណែបើមុនបិទគូមកតាបាទអញអរបងហ្មងបាទបងឯងក្រោយជួយតិចណាបងណាបាទបាទបងបាទបងបាទបាទបាទអូយសំបើបងជ្រើនេះនេះមួយឯងមួយយើងមួយយើងយកទៅមួយបាទបាទអរគុណច្រើនបងណាញីបងអរគុណច្រើនបងអរគុណបាទអរគុណច្រើនបងបាទ បងស្អាតកូនច្រើនបងស្អាតទេបងបងកូនស្អាតកូនច្រើនបងណាគេសិនឯណាបងកូនច្រើនមិនបាច់ទេបានលុយច្រើនអញ្ចឹងអត់មើលមើលបានម៉ានបានម៉ានទេយើងបានម៉ានអូថ្ងៃហ្នឹងបងយើងលក់បាន20000ណ៎20000មែនលក់អីឥឡូវចេះ10000យើងទុកធ្វើទុនទិញស្វាយសោះ10000ទៀតយើងពីចំណែក5000យើងទុកទិញម្ហូបញ៉ាំបាយ5000នេះទុកសន្សំមិនដែរ ខ្ញុំគិតចឹងតាតោះឥឡូវយើងទៅទិញស្វាយបន្តទុកលូស្អែកណាអូខេតាអូយមកចៃថ្ងៃហ្នឹងថ្ងៃហ្នឹងប៉ាម៉ាក់អត់តណាទេបាន ជាមកយកកូនទាំងពីរនាក់ចឹងថ្ងៃនេះហេប៉ាម៉ាក់លក់ស្វាយដាច់លឿនណាណាចឹងមិនមានពេលមកយកកូនឯងហ្នឹងណាពិតមែនណអឺប៉ាម៉ាក់យើងអាចទៅនៅផ្ទះធំដូចពីមុនបានទេ អត់តនេះកូនណាតែប៉ាសន្យាមកសន្យាថាឆ្នាំក្រោយប៉ាអត់ទៅកូនឲ្យម៉ាក់ពិបាកទៀតទេណាប៉ាសន្យាជឿប៉ាណាកូនជឿប៉ារបស់កូនរហូតហ្នឹងព្រោះអីប៉ារបស់កូនគឺជាហេរ៉ូរបស់កូនតែម្នាក់គត់ឆ្លាតទេកូនតោះទាំងតោះអត់ លឿនលឿនណាណាអូខេតន់បងម្ចាស់ស្វាយគាត់មកឲ្យយើងតែ10000ផងបងបងហើយណែចាំចាប់ចាំចាប់ចាំចាប់អូយកាត់អីបងកាត់អីឆ្កងខំ អើយចេះកលេងអញ្ចឹងណាមកស្រួលបួលឿនចាប់បានតើមួយទៀតអូនមួយទៀតមួយទៀតមួយទៀតអូខេស្វាយស្វាយបងប្អូនស្វាយមកដល់ហើយស្វាយឯបងបងទៅឆ្ងាញ់ឆ្ងាញ់ហ៎ ហើយយ៉ាងម៉េចហ្នឹងអានេះឯងឃើញយើងលក់ស្វាយណាឯងខ្ញុំអើណាមែនទេអូយមើលធ្វើមុខឡើងកាជិបកាជុកណែព្រោះថាស្វាយនេះអ្នកណាអ្នកណាក៏លក់បានដែរមិនលក់បានតែឯងទេអ៊ំពេញចិត្តណាខុសចិត្តទេមិញនេះបានថាមិញណាតែខ្ញុំឆ្ងល់ថាហើយបើមិញមកលក់កន្លែងខ្ញុំអញ្ចឹង យខ្យងពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្យងអ្នកនឹង NCX យើងឆ្ពោះទៅ មុខជាមួយ គ្នាបាកាស Sugar Free អ្នក មានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាសលើពីភេសជ្ជៈបើកម្លាំងស្រាបៀគ្រុតពេលវេលាល្អពេលវេលាជាមួយគ្រុតស្បាយស្វិតភីរសជាតិកូឡេនផ្អែមស្រទន់លើសពីការកិន ដើម្បីភាពរីករាយអបអរសាទរទាំងអស់គ្នាវឌ្ឍនៈ Premium Beer ដីក្រូជួយការឡើងទម្ងន់និងលូតកម្ពស់ដីក្រូកូនកាន់តែរឹងមាំការអភិវឌ្ឍកាន់តែពេញលេញណែក្មួយយ៉ាងម៉េចស្វាយនៅផ្សារអ្នកណាក៏លក់បានដែរបើក្មួយលក់មិនពេញចិត្តទេទៅលក់ឡើងផ្សេងទៅអើមែនណាទៅលក់ឡើងផ្សេង ណាគេដាក់មុនអ្នកហ្នឹងឯង មីដូចជ្រុលពេកហ៎បានហើយបងតប់អារម្មណ៍ពួកគាត់ក៏និយាយត្រូវដែរសារហ្នឹងមិនមែនតែពួកយើងឯងលក់បានគាត់ក៏លក់បានដែរអូនថាការងារអីក៏គេធ្វើតាមយើងបានដែរហើយមួយយ៉ាងយើងលក់ដាច់តែដំបងហ្នឹងបងអូនការងារអីក៏ដោយក៏គេអាចធ្វើបានដែរតែអ្វីសំខាន់គឺថាមានអ្នកទិញអត់អូនដឹងទេស្វាយយើងអាចលក់កន្លែងណាក៏បានដែរ តែសំខាន់បំផុតគឺឲ្យមានអនាម័យជាមួយនឹងគុណភាពមើលស្បែកពួកគាត់ណាអនាម័យក៏គ្នាអំបិលអត់មានគុណភាពអត់មានរសជាតិអញ្ចឹងសួរថាអ្នកទិញគេអត់គិតនឹងខលនឹងថ្លៃសំខាន់ឲ្យតែឆ្ងាញ់ហើយមានអនាម័យអូមានឆ្ងល់អត់ហាងកាហ្វេពីរកន្លែងមួយកន្លែងមានមនុស្សផឹកច្រើនមួយកន្លែងតែមានមនុស្សអញ្ចឹងមកប្រហែលអីមកពីគ្មានគុណភាពជាមួយអនាម័យអញ្ចឹងអូនបាច់បារម្ភទេអូនផឹងបោកតាមបរិឆ្ងាញ់ទៅ ហើយស្វាយយើងធ្វើមិនអត់មានអនាម័យខ្ពស់ណាបងជឿថាយើងនោះដាច់ពីថ្ងៃទៅថ្ងៃដេកមួយស្វាយមួយហ៎អឺហ្នឹងហើយហ្នឹងហើយអូឆ្ងាញ់ណាស់មួយអូស្វាយទៀតតែក្មួយនេះឆ្ងាញ់ណាស់ក្មួយណែធម្មជាតិដាំនៅនឹងតែក្មួយ បងញ៉ាំបានបងអូចឹងហើយបងហើយអូឆ្ងាញ់ណាស់បងអើយចាអូឆ្ងាញ់ណាស់បងចាបើឆ្ងាញ់បាត់អីអីបើមានឆ្ងាញ់ណាក្មួយបាទឆ្ងាញ់នេះណែក្មួយបើទៅលុយនឹងរីបើរីចាំមិនលុយឲ្យក្រោយណែមិនពេញចិត្តតែញ៉ត់ហាមកឯងមកទិញឬក៏មួយមករករឿងមីហាណែ មួយណាបើខ្លួនឯងពេញចិត្តទិញណាមកជួយទិញមិញមិញអស់ហើយប៉ុន្តែក៏មករលរឿងទៅទៅទៅទៅទៅមិញលក់ដល់ទៅទៅទៅទៅទៅយកក្រោយឈប់ទិញហើយអើទៅទៅទៅខ្វាយតែទិញទៀតទៅទៅអើយទៅខ្វាយទិញខ្វាយហ៎បងទៅមកដល់បងឆក់ខាងមកអស់វាស្វាយហ្មងដែរមកយក2000ណាបាទអូនស្វាយ2000ខ្ញុំយកហ្មងយក2000ណាបង Con chậm, con chậm. Nó chậm chậm balik mana? Xoay tầm bếp mắt mấy mấy á ông. Nha nha. សាក់អំបិលខ្ញុំហ្នឹងតែជក់ចិត្តហ្មងហល់ឲ្យតំបុកថ្មីថ្មីទៀតអូនថែមើលអំបិលក៏មិនថោកណាចាខ្លាំងណាចាញ់ខ្លាំងអ៊ំសាក់ឲ្យដល់តែជក់ចិត្តឯងអរគុណច្រើនណាអ៊ំបើយកតិចទៀតណាបងអរគុណច្រើនបាទអរគុណបងអរគុណទៅមើល អានេះមានតាំងស្វាយមានតាំងតលឹងតឹងតបែកមានតាំងខ្វិតមានអីច្រើនណាបងអញ្ចឹងបងឯងចង់ភាសាមួយណាប្រាប់ខ្ញុំណាបងអូស្វាយតែ2000អញ្ចឹងកុំមក5000បើយ៉ាង2000បងយកគេវិញប្រាក់ពេញរៀបផងស្វាយមែនមក5000ណាអូខេអូនអញ្ចឹង5000មកចូល7ឲ្យគេបាទបាទបាទបាទយកណាយកកពីមែនកពីរៀបពេញហីតើបើយើង7ឲ្យខ្លះដល់ពីមក7ប្រៃ7ផ្អែម5000បាន7 2តឥឡូវខ្ញុំ5000ថែម7មកកញ្ចក់ទៅបាន3 ហ្នឹងយកយក3បុកមកណាអូខេលើកឡើងយកខ្លះបងបងយកខោមកយកបែកពោះហើយយកពេញមកខាងមុនខាងមុនជួយ5000អូនជួយ5000នេះនេះយកយកមកយកខាងមុខខាងមុខខាងមុខខាងមុខខាងមុខខាងមុខបងណៃណៃបងណាណៃណៃ5000ខាងមុខខាងមុខខាងមុខខាងមុខបងដៃយកណាស់ណាយកណាស់ណាយកណាស់បងថ្ងៃនេះបងឯងពេញ5000ព្រីអំបិលពីពីមុខឲ្យណា ទិញ5000ណាបងច្រើនឆ្ងាញ់អំបិលច្រើនទៀតអរគុណអរគុណច្រើនណាបងហើយក្រោយជួបទិញទៀតណាហត់ទេអូនមិនប្រដាច់ច្រើនយើងអូតកាយទេបងជូបាទបងបាទគួន អាឡូបាទជិះសួរបងបាទបងនៅខាងម្ដុំណាវិញអូនៅខាងម្ដុំឯកភ្នំបងណោះបាទបាទអញ្ចឹងបងត្រូវការខ្លះបងអូត្រូវការមកជួបកមុក40000បងណោះបាទបាទអរគុណច្រើនចាំឲ្យកូនចៃរៀបចំបងណាអរគុណច្រើនបាទអូនណៃជួយរៀបចំមកជួយកមុក40000នៅឯកភ្នំណាអរគុណច្រើនអូហ្នឹងហើយបងបងចង់មកនិយាយពីរឿងទិញហ្វ្រេនឆាយនៅ ខ្លាញ់ទីតាំងខ្ញុំផ្ទាល់បងហ្នឹងហើយហ្នឹងហើយអញ្ចឹងចាំល្ងាចយើងនិយាយគ្នាហ្នឹងហើយអរគុណច្រើនបងជំរាបលាណាគេទេមកអូនអូញៀវដែលគាត់ចង់ទិញ franchise មកជួយើងបងល្ងាចហ្នឹងគឺគាត់មកជួបយើង5នាក់ច្រើនណាស់ដែលគាត់ចង់មកនិយាយទៅគេគេទៅមកជួរបស់យើងល្បីណាមានតែចង់ទិញ franchise ទេណាហើយអត់គ្រប់យ៉ាងអស់មកពីប្រពន្ធបងឆ្លាទៅកែបងវិលឆ្ងាញ់អញ្ចឹងបងដែរហ្នឹងមែនទេដល់សារប្រពន្ធបងហ្នឹងឥឡូវនិយាយទៅបង Thầy cái bốn Mà chu mơ mơ một Cũng muốn mở mơ nè Bạn có thầy cái bốn Vai mơ Bạn chăm tiếng món nè Bạn Bạn Bốn đi bọc bông Này mà mơ bông Ok Cũng muốn mơ mà bông bông thầy Nè ta mở con Con chưa pin mốc á mở là ok thầy nào Tôi អរគុណច្រើនណាស់អូនមើលថងណាអូនថងណីអូខេបើទៅណាដឹងហើយហ្នឹងអូចិត្តសួរតាបាទនិយាយសួរចិត្តអូននិយាយសួរអឺឯងសុខសប្បាយហ៎បាទសុខសប្បាយហើយចិត្តអីវិញខ្ញុំធម្មតាទេហើយឯងហ្នឹងគ្នានឹកឯងខ្លាំងណាខ្ញុំនឹកដូចគ្នាតា ពួកខ្ញុំមកលើកនេះហាគឺមកចង់សុំទោសបងពូពីមុនអត់បានជួយបងឲ្យបោះបង់បងអត់អីទេអូនរឿងដែលកន្លងហួរវាហួរចោះតែអ្វីសំខាន់បំផុតគឺតំណែងតំណងពួកយើងនៅល្អគឺបងសប្បាយចិត្តហើយអឺអញ្ចឹងពួកបងចូលក្នុងផ្ទះមកចាំខ្ញុំយកទឹកឲ្យបាទចូលក្នុងសិនណា ធ្វើនិយាយចឹងសានហើយក៏ឯងប្រកាន់រឿងនេះពីមុនចឹងគ្នាដូចជាអត់មានខឹងឬក៏ប្រកាន់អីអីចិត្តឯងជួយគ្នាឬមិនជួយគ្នាជារបស់ឯងហើយឯងក៏មានជាពាក់អីគ្នាដែរអញ្ចឹងមានរឿងអីដែលគ្នាត្រូវខឹងឯងអញ្ចឹងឯងគិតត្រូវហើយអ្នកដំបងដែលឯងត្រូវជួយបំផុតគឺគ្រួសាររបស់ឯងហើយគ្នាដូចគ្នាគ្នាបានសន្យាថាដាច់ខាតគ្នាហាមក្រង បើសិនជាគ្នាក្រ អ្នកដែលពិបាកបំផុតគឺគ្រួសាររបស់ឯងប្រពន្ធកូនរបស់ឯងជាពិសេសគឺពួកគាត់ព្រោះយ៉ាងវេទនានិងឯកាបំផុតឡូយល់សុំម៉ែ បាទម៉ែអត់អីទេម៉ែហើយកូនក៏សុំទោសម៉ែដូចគ្នាដែលពុកម៉ែចាស់ហើយតែកូននឹងទៅពឹងពាក់ពុកម៉ែទៀតកូនអរគុណច្រើនពុកម៉ែណាទូគ្មាន